គឺបាទសួស្តីបងប្អូន បាទថ្ងៃនេះគឺខ្ញុំនឹងបង្ហាញបងប្អូនអំពីຂណាតនៃការធ្វើ ទូឃុំណាបាទអញ្ចឹងបើសិនជាបងប្អូនបាទចង់ធ្វើទូឃុំដោយខ្លួនឯងបាទមានឈើមានអីគ្រប់គ្រាន់អានឹងអាចហើយនឹងឧបករណ៍សម្រាប់ធ្វើគឺអាចធ្វើខ្លួនឯងបានអូខេបាទអញ្ចឹងຂណាតទាំងនេះគឺខ្ញុំយកទូស្មាច់បាទជាគំរូណាអូខេហើយអញ្ចឹងបងប្អូនអាចធ្វើតាមនឹងបានបាទអូខេបាទនេះគឺកម្របខាងលើណាកម្របខាងលើនេះ បាទអញ្ចឹងប្របាយរបស់វាគឺ57បាទ57សង់ទីម៉ែត្រកន្លះបាទប្រវាយនេះណាប្រវាយនេះវាមានឡយចេញមកបន្តិចណានេះបាទតួនឹងវាមានឡយចេញមកបន្តិចទៅនេះណាបាទតាមពិតធំនេះវាធំ50សង់ទីម៉ែត្រធំនេះបើឡយទៅនេះមកបន្តិចមកគឺ7សង់ទីម៉ែត្រទៀតណាបាទអញ្ចឹងបងប្អូនអាចធ្វើដូចអញ្ចឹងមកបាទនេះគឺកម្រោកខាងលើ ហើយតតឹងរបស់វាបាទតតឹងរបស់វាគឺ40បាទនេះតតឹងរបស់វាគឺ48អានេះបាទនេះបាទ48សង់ទីម៉ែត្រណាទទឹងបាទទទឹងរបស់កម្ោបហ្នឹងដែលគ្របលើទូខាងក្នុងនេះអូខេបាទ ចឹងយើងវាស់កែមនេះយើងវាស់កែមនេះគឺអាតែមហ្នឹងហើយនឹងកម្ោកខាងលើបាទកែមកែមនេះអាកែមធុងនេះបាទយើងលោកទៅនេះណាបាទយើងវាស់ហ្នឹងគឺកែមហ្នឹងហើយកម្ោកហ្នឹងគឺប៉ិនគ្នាណាបាទអញ្ចឹងគឺខ្សែ18សង់ទីម៉ែត្រតឹងហើយបណ្ដោយរបស់វាគឺអឺ53បាទ53សង់ទីម៉ែត្រ បាទណា53សង់ទីម៉ែត្រនេះស្ទឹងរបស់វានេះហើយជំរៅរបស់វាបាទជំរៅបាតរបស់វានេះគឺអូខេបាទអញ្ចឹងជំរៅឈើរបស់វានេះបាទឈើកម្ពស់របស់វា គឺ26បាទកម្ពស់វិញយើងយកថា26សង់ទីម៉ែត្រណាបាទកម្ពស់នេះបាទកម្ពស់ឈើនេះ គឺ26បាទត្រឹមនេះណា បាទធ្វើ26ហ្នឹងកម្ពស់បាទអញ្ចឹងទំហំមកហើយឥឡូវយើងប្រកបបាទប្រកបគឺ បាទយើងធ្វើខ្លីជាងនឹងបន្តិចបាទយើងត្រឹមបាទ48កន្លះបាទនេះប្រកងធ្វើ48កន្លះបាទ48កន្លះបាទបាទនឹងប្រវែងរបស់វានៅលើវាមានលបនៅលើនេះទៀតបងប្អូន បាទវាមានលកលើនេះទៀតណាដើម្បីដាក់បកងកុំឲ្យបកងវាកុំឲ្យបកងវាឈុះណាបាទនេះគេធ្វើតាមទៅຂະຫນាតវាល្អហើយហើយអាខាងក្នុងនេះខាងក្រោមនេះនេះបាទនេះបាទវាមានក្បាលបកងចេះមានក្បាលបកងនេះសម្រាប់ទប់ហើយគេវាយដីគោលឬគេបាញ់ដីគោលអានេះគឺគេប្រើជាប់ដើម្បីទប់វាកុំឲ្យវាវាវាវាញាក់ណាបាទហើយអឺ ប្រកងខាងក្នុង គឺយើងធ្វើត្រឹមអឺប្រកងខាងក្នុងនេះណា44សង់ទីម៉ែត្រណាបាទត្រឹម44សង់ទីម៉ែត្រណាហើយអាឈើបទាឈើនេះ បាទបទាឈើនេះ បាទ2សង់ទីម៉ែត្រ27បាទ27 27បាទនេះណា27បាទបទាប្រកងណាហើយអានេះអានេះហើយនេះប៉ិនគ្នា បាទនេះលើអាក្រងនេះណា បាទគេធ្វើប៉ុនគ្នា ហើយអានេះគឺឈើជ្រុងបាទនេះជ្រុងបាទហើយអាហ្នឹងធ្វើពាក់កណ្ដាលហ្នឹងអានេះគឺមួយបាញ់2 7អានេះ1 7បាទបាទាវាណានេះបាទានេះទូចនេះគឺ1 7បាទណាបាទអញ្ចឹងខុសគ្នា1សង់ទីម៉ែត្រអានោះ2 7នេះ1 7អូខេ បាទអញ្ចឹងខាងមុខឥឡូវយើងយកមកខាងមុខវិញខាងមុខនៃទូឃុំនេះគឺគេធ្វើស្ទះបិទបើកណាបាទស្ទះបិទបើកនេះធ្វើបែបណាក៏បានដែរបងប្អូន អាចមានជំនាញណានេះគឺចោះអ្នកហ៊ុនវាចេញធ្វើបែបនេះបាទឥឡូវខ្ញុំវាស់មាត់ហ៊ុនវាចេញហ្នឹងគឺបាទវាស់ហ្នឹងដូចជា10បាទ10សង់ទីម៉ែត្រ បាទមាត់រុនដែលវាដែលមាត់រុនដែលវាចេញនេះណាបាទ10សង់ទីម៉ែត្រណាបាទ10សង់ទីម៉ែត្រមាត់រុនដែលវាចេញនេះបាទនេះ10សង់ទីម៉ែត្រហើយអឺមាននេះខាងនេះដែរបាទមានសំណាញ់បាទហើយសម្រាប់ចោះនេះប្រហោងដែលដាក់ស្នាញ់ហ្នឹងគឺ35សង់ទីម៉ែត្រណានេះបាទ35 35សង់ទីម៉ែត្រណានេះ បាទហើយដាក់ស្នាញ់នេះគេនឹងមកមានមុខមើលក្រោយក្រោយមួយខាងដែរបាទដើម្បីវាដកដង្ហើមពេលណាដែលវាយើងច្រឡាត់អីអីគឺវាយើងបិទក្របខាងលើយើងដកវាដកដង្ហើមបាទហើយធ្វើកលឹះបាទសម្រាប់បិទកំមបហ្នឹងមុខក្រោយឬក៏ដំនេះគោដេកនោះបាទថាបាទមិនចឹងទេពេលយើងដឹកបាទគេបិទគេមានកលឹះគេបិទណា បាទកលឿនបិទចឹងទៅហើយពេលដឹងជូន គឺគេតម្លាក់នេះចុះក្រោមដើម្បីវា មានខ្យល់ចេញចូលមិនអាចដកដង្ហើមបាន ហើយវាអត់ងាប់បាទហើយមានកលឹះនេះអង្ក្រោយដែរអានេះនេះបាទសម្រាប់ទុកកំអប់ពេលដែលយើងបើកមកវាអត់ផ្ងាបាទអញ្ចឹងនេះគឺជាការធ្វើទូខ្មុំបាទຂະຫນາດទូខ្មុំដែលអាចធ្វើខ្លួនឯងបានណាអញ្ចឹងបើសិនជាបងប្អូននៅមានចម្ងល់មានសំណួរកន្លែងណាអត់ច្បាស់អីគឺអាចបាទ comment នៅក្រោមវីដេអូហ្នឹងទៅណាអូខេ បាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយៗទៀត